អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review Hero SM Kang World មួយ Hero នេះនៅនគររាជហើយយើងធ្វើការដាក់លក់ក្នុងតម្លៃ250ដុល្លារតម្លៃ250នេះបើសិនជាករណីអ្នកទាំងអស់គ្នាស្រឡាញ់អីអូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតមកក្នុង Page Razer ទាំងអស់គ្នាបានណាអឺប៉ុន្តែមុនចូលដល់ការ review ខ្ញុំចង់បញ្ជាក់តិចចំពោះអ្នកទាំងអស់គ្នាចង់ខ្ញុំជួយ review Hero អ្នកទាំងអស់គ្នាជួយគ្រប់លក្ខខណ្ឌខ្ញុំ3ផងរឿងទី1ជួយផ្ញើ account និង password ចូលលេងដោយមិនចាំបាច់ប្រើ Team ទេ រឿងទី2ជួយដាក់តម្លៃ hero ឲ្យសមស្របជាមួយនឹង item នៅកំប៉ុងតែពាក់រឿងទី3ជួយដាក់លេខទូរស័ព្ទមកផងដើម្បីយើងឲ្យស្រួលទំនាក់ទំនងក្នុងការទិញឬក៏លក់ hero មួយហ្នឹងហើយមួយរយៈនេះនៅកូរីក៏រៀងស្ងាត់ដែរអញ្ចឹងតម្លៃ hero ធ្លាក់ដែរហ្នឹងមិនជាមានហាង chain ថ្លៃដូចលើកមុនទេមុំមុំគឺយើងអាចទិញលេងបានហើយអូខេតើឥឡូវកុំឲ្យខាត់ពេកយើងចូលទៅមើលទាំងអស់គ្នាតើ hero ដែលមានតម្លៃ250ដុល្លារហ្នឹងក៏ពាក់ item មិនខ្លះអូខេ let's go អូខេនេះគឺជា item hero តម្លៃ250ដុល្លារអញ្ចឹងអ្វីដែលយើងមើលមុនគេគឺកម្រិត level អញ្ចឹង hero នេះមាន level 60អត់ up 24 level អញ្ចឹង hero នេះបើសិនជាករណីអ្នកទាំងអស់គ្នា up គឺបាន level 84ណាហ្នឹងហើយអឺចំពោះក្បាលក៏ពាក់ក្បាលសាន់នីបូក13អាវសាន់នីបូក13ខោសាន់នីបូក13អូខេ hero នេះគឺបានសាន់នីមួយឈុតរបស់គាត់តែម្ដងគឺអានអាវក្បាលខោគឺបូក13មួយឈុតតែម្ដងណា ចំពោះ chat គឺជាប្រភេទ chat សាន់នេះគាត់នេះគាត់យក chat IMT រួមជាមួយនឹង chat VAT ហើយបើតាមធម្មតាគេលេងគឺលេង chat ពីរប្រភេទហ្នឹងហ្នឹងហើយអញ្ចឹង chat នេះប្រើវាមួយគូវាទទួលបាន all 10ហ្នឹងហើយហើយជាមួយនឹង cutting cutting speed 10%អឺក៏ចង់បញ្ជាក់តិច chat នេះតង់ទី1ណាហ្នឹងហើយអូខេចំពោះដៃគឺគាត់ប៉ាត់ដៃសាន់នីបូក15អញ្ចឹង hero នេះគឺសាន់នីមួយឈុតហើយគឺក្បាលអាវខោគឺបូក13ដៃបូក15ពលឺគឺប្រភេទពលឺល្បា3 អឺតាតូបូក10 strength dot បូក10 strength dot បូក10 strength dot បូក10 strength dot បូក7 strength dot បូក7អញ្ចឹងក្បាលអាវខោតាតូគឺពណ៌ pink ធម្មតាទេប៉ុន្តែវាអត់ទាន់ perfect ទេអូខេចំពោះ chat មួយគូនេះគឺ green ទេហ្នឹងហើយប៉ុន្តែមិនជាថ្មីទេនៅតែអាចលេងបានដោយសារវាមានការ remix color ស្អាតតែម្ដងណាបើមិននៅករណីនេះទាំងអស់នេះយកទៅគឺគ្រាន់តែ upgrade បន្តិចទៅគឺ aim តែម្ដង អូខេចំពោះសៀវភៅគឺ4 page 7 level អឺ level រៀងអត់ស្អាតតិចប៉ុន្តែចំពោះ level ភៅប៉ាក់ចិត្តខ្ញុំគឺភៅ45វាអត់មានជួយអីទេអ្នកនរនេះគ្រាន់ថាមើលទៅឃើញស្អាតឬខំស្អាតតែប៉ុណ្្នឹងទេអញ្ចឹងភាគរយទី1 22ភាគរយទី2 92%ភាគរយទី3 62ភាគរយទី4គឺ55%អាជីវ4គឺ10 level ណាបបាល level 2 al 3 khal 2 ហេរ៉ូនេះគឺជាប្រភេទហេរ៉ូ Master ចឹងអ្នកនរនេះអាចមើលបានចឹងប្រភេទ Master នៅខាងលាវអូខេ Hero នេះមាន rate 16042ចឹង rate នេះគឺពាក់ឋានៈ Grand Master បានហើយរួមជាមួយនឹង rate ពាក់តាក់ប៉ែត13588អូខេ item នៅក្នុង Hero អឺខ្ញុំបញ្ជាក់តិចណាតម្លៃនេះគឺ item មកតួ Hero ទេចឹង item បន្តប្រសំក្នុងនេះគឺខ្ញុំអត់ដឹងទេអូខេចឹងនេះ VIP លេ vel 3 សភៅមួយក្បាលទៀតគឺ86%អានេះគឺហាត់តន់ចប់ទេអូខេដាំ search Golden Cicada គុំជាមួយនឹង Red Cloud បាគូ support នេះគឺខ្ញុំអត់ទាន់ដឹងម្ចាស់គេឲ្យឬក៏មិនឲ្យទេណាតម្លៃ250ហ្នឹងនឹងអានេះប្រភេទ chat នេះអឺ point ខោអាវនៅសល់610ខោអាវក្រៅមួយឈុត2 យើង remix តិចអ្នកនរនេះណានេះអាថ្លៃនេះហ្នឹងហើយហើយចំពោះ point silver កំផុងមាន1832អូខេហើយ merit 55000 5,51820ខាងលាវមកសល់ខាងលាវអូខេខ្ញុំទៅមើល Polina Shop ឲ្យមើលតិច Polina Shop អឺ68600អ្នកនរនេះ item keeper អូដើរអង្គើមកអើយមិនដែលមាន hero ដែលប្រភេទមកសល់លេងគេទេអ្នកនរនេះប៉ុន្តែ បាន review បានហ្នឹងហើយតាបានណាមកសល់អូខេ item បន្តបន្សំក្នុង hero ទេណានេះគឺជា XS កាតគាត់ភយយោមកຕົក upgrade ទៅ XS តែអត់ទាន់ upgrade ហ្នឹងហើយផលអីផ្សេងផ្សេងមកគាត់ទេអញ្ចឹងកដោគឺ permanent តែម្ដងកដោ អបអាកាសមាន2ដុំហ្នឹងហើយហើយមុនខេនសល់1 2 3 4 5 6 7សល់7ដុំដែរចឹង7ដុំស៊ីបាច់នេះដែរហ្នឹងហើយអូខេហើយខ្ញុំឲ្យមើលកពីតិច6ស្វែអ្នកទាំងអស់គ្នា6ស្វែពេញអូខេចឹងគឺអាចលេងបានហើយអូខេអ្នកទាំងអស់គ្នាអញ្ចឹងចំពោះ hero មួយនេះបើសិនជាករណីអ្នកទាំងអស់គ្នាស្រឡាញ់អីអូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតមកក្នុង page racer ហើយមួយម៉ាត់ទៀតគឺតម្លៃ250ដុល្លារតម្លៃនេះគឺអាចចុះបានតិចតួចទៀតបើសិនជាករណីអ្នកទាំងអស់នេះឆាតមកសួរក្នុង page ណាអញ្ចឹងចំពោះការ review មានប៉ុណ្ណឹងអូខេអរគុណបាយបាយ